មានរឿងអីណូនបងអាយអូនសុំទៅណាគឺគឺនាងមិត្តកពើអូនម្នាក់នេះគេមករករឿងអូនឡើងដល់ផ្ទះហើយមកចោតប្រកាន់ថាអូននេះជំពាក់លុយគេ ហើយអុកឡុកទៀមទាពីអូន5000ដុល្លារទាំងតែអូនណាមិនបានដឹងរឿងអីផងហ្នឹងបងឯងមើលមានរឿងបែបនេះផងហ៎បងឯងកុំជឿសម្ដីប្រពន្ធបងឯងពេកប្រពន្ធបងឯងអ្នកអ្នកជំពាក់លុយខ្ញុំហ៎ឬមួយក៏ប្រពន្ធបងឯងជំពាក់លុយខ្ញុំ បងឯងអត់ដឹងរឿងអីហ៎បើប្រពន្ធខ្ញុំប្រាក់លុយនាងមែនឯណាឯកសារផតតាខ្ញុំសុំមើលបន្តិចមើលខ្ញុំខ្ញុំអត់មានទេបើគ្មានទេអញ្ជើញទៅវិញទៅសំណាងដែលខ្ញុំមិនហៅពលីមកចាប់នាងតែខ្ញុំមិនមែនជាសាធារណៈទេមិនមែនចង់ចេញចេញចង់ចូលចូលតាមបានតាមចិត្តនោះទេមែនហើយមានស្ដាប់ឮសម្ដីប្តីខ្ញុំនិយាយអត់ហើយកុំចូលចិត្តមកនន់ភ្លើងចូលក្នុងផ្ទះរបស់ខ្ញុំទីនោះគឺជាទ្វារផ្ទះរបស់ខ្ញុំ ហាប់អញ្ជើញចេញទៅវិញតែខ្លួនឯងទៅចេញទៅបតីទោះបីជាខ្ញុំនឹងឯងគ្មានកដាស្នាមក៏ប៉ិតមែនប៉ុន្តែឯងកុំភ្លេចថាសារសំឡេងនឹងឆាតដែលឯងផ្ញើខ្ចីលើខ្ញុំណាមានទាំងអស់ហើយខ្ញុំនឹងយកទាំងអស់នេះទៅផុសជាសាធារណៈឯងចាំមើលមើលថាមានរឿងអីកើតឡើងឯងទៅផុសទៅទៅផុសទៅហើយកុំភ្លេចដាក់ជាផុសពលិតហើយជាពិសេសនោះកុំភ្លេច tag ឈ្មោះយើងផង ដើម្បីឲ្យយើងនេះបានសេចែកជូនបងប្អូនយើងគេដឹងលឺផងមកគេកាយហើយអញ្ជើញទៅវិញទៅពួកខ្ញុំមានធរៈប្រយ័ត្នតែក្រែងល្អណាស់ឆ្នាំងណាក្របនឹងមែនឯងចាំមើលមើលពេលដែលយើងត្រឡប់ទៅវិញណាពីរនេះឯងដឹងគ្នាមួយយើងអី គ្នាសុំទោសណាដែលមកបានប្រាប់ឯងមុនណែឯងឯងមានរឿងអីមែនទេមេសាអសូរខ្លួនទៀតអីហ៎អូក្តៅខ្លួនស្រីងទិញមែនតាចឹងឯងចាំមកផ្លែទៅណា គ្នាទៅយកទឹកឲ្យញ៉ាំមិនទេលេខណាគ្នាអត់ស្រេកទេហើយអូនឈឺមិនថ្ងៃហើយមេសាឈឺចិត្តមួយអាទិត្យឯង គ្នាមកនេះគឺចង់សុំខ្ចីលុយឯងដើម្បីយកកូនទៅពេទ្យគ្នាបានយកគាត់ទៅពេទ្យឯកជនអស់3 4ថ្ងៃហើយប៉ុន្តែនៅតែអត់ធូរស្បើយសោះហើយឥឡូវគេឲ្យយកទៅពេទ្យធំប៉ុន្តែគ្នាគ្មានលុយមួយរៀលទេអញ្ចឹងហើយគ្នាចង់សុំខ្ចីឯង1000សិន ពេលដែលប្តីគ្នាបាក់លុយគ្នានឹងសងឯងវិញ ហើយឥឡូវគាត់ចិត្តបាក់លុយដែរអឺ ចឹងឯងចាំនៅនឹងសិនណាគ្នាទៅយកលុយមកឲ្យណាលុយ1000កាប៉ាត់ទៅលុយហ្នឹងក៏គ្នាត្រូវការប្រើការដែរតែធ្វើម៉េចបើឯងមានទុរៈបន្ទាន់ហើយហ្នឹងចឹងឯងយកទៅប្រើការសិនណាតែបើគ្រួសារឯងនៅពិបាកមិនតន់សងលុយគ្នាទេ ឬមួយចាំពេលចិត្តដងឯកាចាំឯងសងក៏បានដែរណាគ្នាអរគុណឯងហើយនៅលក្ខណៈក្រៅពីឯងគ្នាមិនដឹងថាត្រូវទៅពឹងអ្នកណាទេតែឯងកុំភ័យឯណា ពេលដែលប្តីគ្នាបើកលុយពេលណាគ្នានឹងយកមកឲ្យឯងពេលនោះគ្នាមិនឲ្យឯងពិបាកទេ ហើយណែទៅណែកូនកំពុងឈឺប៉ុណ្ណឹងហើយឯងនឹកគិតរឿងលុយអីទៀតសំខាន់មើលថែកូនអាជាសិនទៅ ហើយឯងថែសុខភាពផងអឺ តែថានេះអីជីអីមកឲ្យគ្នាជូនទៅប៉ែតអត់អត់អីទេអូគ្នាអត់ចង់រំខានឯងទេ គ្នាជីកង់បីមកហើយឥឡូវគាត់ចាំនៅក្រៅអញ្ចឹង គ្នាទៅសិនឯណាទៅអញ្ចឹងចាំពេលទៅដល់ប៉ែតប្រាប់គ្នាផងណា លក្ខណានេះឯងនៅផ្ទះទេហ៎គ្នាមានការសំខាន់ចាំបាច់ពេក បាន បានខលរប្រាប់ឯងមុនថាមកអត់អីវេតីហើយឯងមកនេះមានការអីហ៎លក្ខណាគ្នាមានការងារចាំបាច់ត្រូវពឹងពាក់ឯងពិតមែនណាឯងជួយគ្នាផងទៅណាគ្នាសន្យាថាគ្នានឹងមិនភ្លេចកូនឯងទេហើយឯងមានការអីកូននិយាយមកណាបើគ្នាអាចជួយ បានគ្នានឹងជួយ គឺគឺអញ្ចេះណាលក្ខណាគ្នាហើយនឹងប្តីគ្នាចង់បើករកស៊ីហាងកាហ្វេជាមួយនឹងមិត្តភ័ក្តិប៉ុន្តែលុយដែលស្គូរកស៊ីវាមានហើយ តែវានៅតែមិនគ្រប់ហើយឥឡូវខ្វះដល់តែ5000ដុល្លារឯណោះលក្ខណាអញកុំបោកភ្នែកធំធំអីណា គ្នាគិតថា គ្នាមកហ្នឹងគឺមកចង់ពឹងពាក់ឯងគ្នា ចង់ពឹងពាក់ឯងខ្ចីឯង5000ដុល្លារហ្នឹងដើម្បីទៅចូលហ៊ុនរស់ស៊ីជាមួយគេហើយបង់ឲ្យគេហើយហើយហ្នឹងណាអូយវតីលុយដល់ទៅ5000ណាគ្នា មានលុយឯណាដល់ទៅច្រើនប៉ុណ្ណឹងហ៎អឺប៉ុន្តែគ្នាដឹងថាឯងមានព្រោះលុយថ្លៃផ្ទះឯងហើយលុយដែលឯងត្រៀមសម្រាប់រៀបការនោះអីឯងឲ្យគ្នាខ្ចីសិនមក ឬមួយក៏ឯងមិនទុកចិត្តគ្នាខ្លាចគ្នាបោកប្រាស់ឯងលុយប៉ុណ្ណឹងមែនទេតែលុយហ្នឹងគ្នាយកទៅទិញជៀនហើយនឹងសាច់កសម្រាប់ថ្ងៃរៀបការអស់ឯហ្នឹងឥឡូវនៅក្នុងខ្លួន វាអត់មានលុយគ្រប់ប៉ុណ្្នឹងទេ គ្នាអត់មានលុយមែនណាឯងគិតច្បាស់ហើយថាឯងពិតជាមកឲ្យយើងខ្ចីពិតមែនតាមពិតទៅយើងគិតថាឯងគឺជាមិត្តភក្តិជិតស្និទ្ធយើងហើយរាប់អានគ្នាក៏យល់ហើយដែរ បានជាគ្នាតល់គ្នាសុខចិត្តស្កាត់មករកឯងដល់ផ្ទះតែទីបំផុតពេលដែលយើងមករកឯងឯងបែរជានិយាយប្រាប់យើងថាឯងគ្មានលុយយើងខ្ចីទៅវិញឬមួយក៏ឯងគិតថា យើងមកបើកប្រាស់ឯងលុយប៉ុណ្ណឹងអើយមិនចឹងទេវតីតែគ្នាប៉ັດជាអត់មានលុយមែនណាឯងសាក់ទៅសួរគេសិនមើលគេនោះអ្នកផ្សេងគេមានណាត្រូវហើយឯងគ្មានលុយឲ្យខ្ញុំខ្ចីទេក៏ប៉ុន្តែ ឯងមានលុយឲ្យអ្នកផ្សេងខ្ចីធ្វើម៉េចខ្ញុំមិនមែនជាមិត្តភក្តិល្អហើយមិនមែនជាមិត្តភក្តិចិត្តស្និទ្ធដូចជាគេម្នាក់នោះបានជាឯងមិនឲ្យលុយយើងខ្ចីអ្នកដែលឯងឃើញមិញហ្នឹងគឺជាណែតកូនគ្នាកំពុងតែឈឺត្រូវការលុយបន្ទាន់ចឹងមកគ្នាឲ្យបន្ទាន់បន្ទាន់ដែរហ្នឹងណាលក្ខណៈឯងគិតថា គ្នាមករកឯងដល់ផ្ទះនេះគ្នាអត់បន្ទាន់មិនមែនណាគ្នាប្រាប់ឯងចុះណា ល្ងាចហ្នឹងបើសិនជាគ្នាគ្មានលុយយកទៅឲ្យគេគ្រប់ទេគេមិនឲ្យគ្នានឹងប្តីគ្នាចូលហ៊ុនរស់ស៊ីជាមួយគេឬមួយក៏ឯងនេះចង់ឃើញមិត្តភ័ក្តិបរាជ័យក្នុងការរស់ស៊ីអឺអឺអឺចឹងក៏បានដែរចឹងចាំឯងយកអញ្ជៀនហើយនឹងសាច់កគ្នាទៅលក់ដោះទាល់សិនណាចាំ10ថ្ងៃក្រោយចាំឲ្យគ្នាវិញក៏បានដែរអូយលក្ខណៈមកសម្លាញ់គ្នាពិតជាអរគុណឯងខ្លាំងណាលក្ខណៈ នេះឯងគិតច្បាស់ថាឯងសម្រាប់ចិត្តឲ្យយើងខ្ចីពិតមែនហ៎អញ្ជៀនហើយនឹងខ្សែកគ្នាបើលក់អត់ក្រុម5000ទេចឹងឯងយកទៅលក់ដោះតលើចាំពេលឯងរកស៊ីបានចាំសោះគ្នាវិញក៏បានដែរលក្ខណាគ្នាពិតជាអរគុណខ្លាំងណាស់មិត្តភ័ក្តិសម្លាញ់ដែលឯងនេះលះបង់ឲ្យឲ្យគ្នាខ្ចីពិតមែនណាគ្នាអរគុណមែនតើហើយគ្នាសន្យាថា គ្នានឹងមិនអោយឯងពិបាកចិត្តឈឺក្បាលវើមុខដោយសារគ្នាមកខ្ចីលុយឯងប៉ុណ្ណឹងឯណាគ្រប់10ថ្ងៃគ្នានឹងយកមកសងឲ្យគ្រប់ចំនួនមិនអោយខ្វះមកកាក់មួយសេនទេណាហឹមចឹងក៏បានណាចឹងឯងចាំនឹងសិនណានេះទៅយកឲ្យចឹងឯងទៅយកលឿនៗមកយើងចាំនៅហ្នឹងណាហឹម សាច់គោរបស់គ្នាហើយនេះអញ្ជើញចប់ពាក្យរបស់គ្នាហើយនេះវិក័យប័ត្រអញ្ជើញនៅនឹងសាច់គោឯងយកទៅលក់កន្លែងគ្នាទិញកន្លែងដើមនោះទៅកុំឲ្យវាខាតទឹកច្រើនគ្នាដឹងហើយណាគ្នាអរគុណខ្លាំងមែនតើណា អរគុណណាស់គ្នាសន្យាហើយសន្យាទៀតថាគ្នាមិនអោយឯងពិបាកចិត្តនឹងលុយប៉ុណ្ណឹងឯងហើយគ្នាតែគ្រប់10ថ្ងៃគឺគ្នាយកមកសងឯងភ្លាមតែម្ដងណាលក្ខណៈឲ្យគ្នាសំទោសឯងផងណាដែលគ្នាមិនបានយកលុយមកសងឯងគ្រប់ចំនួនតាមសន្យាបាន។ ឥឡូវគ្នាតច្រកពេកហើយកូនក៏ឈឺមិនទាន់ជាស្រួលបលដែរហើយប្តីគ្នាឥឡូវក៏រមមិនសូវបានដែរអញ្ចឹងគ្នាសុំសងឯង300ដុល្លារសិននៅសល់ប្រហែលគ្នាសុំបងរំលោះឯងមួយខែ200ដុល្លារសិនព្រោះគ្នាមានសមត្ថភាពតែប៉ុណ្្នឹងទេមកអីណាណែតឯងមានប៉ុណ្ណាឲ្យគ្នាប៉ុណ្្នឹងណាបើគិតគិតទៅបើគ្នាអត់តល់ លុយនេះក៏គ្នាអត់ទទួលដែរតែធ្វើម៉េចមួយរយៈនេះគ្នាត្រូវការលុយព្រោះលុយរបស់គ្នាឲ្យគេខ្ចីអស់ហើយហ្នឹងហើយគ្នាក៏ដឹងថាគ្រួសារឯងកំពុងតែលំបាកឲ្យគ្នាសុំទោសណាដែលគ្នាទទួលលុយនេះគ្នាទេដែលត្រូវសុំទោសឯងណា លក្ខណាព្រោះគ្នាមិនបានយកលុយមកសងឯងតាមសន្យាគ្នាពិតជាមានអារម្មណ៍ខ្មាស់ឯងខ្លាំងណាស់ ប៉ុន្តែគ្នាវាតខ្លាំងពេកមិនដឹងថាត្រូវរកលុយពីណាមកសងឯងឲ្យគ្រប់ចំនួនទេអញ្ចឹងហើយបានជាគ្នាសុំឯងបងរំលោះសិនប៉ុន្តែបើប្តីគ្នារកលុយបានច្រើន គ្នាក៏ឲ្យឯងច្រើនទៅតាមនោះដែរណាលក្ខណាណែតមិនដឹងជាខ្មាស់អីទេគ្រីពួកយើងជាមិត្តភក្តិគ្នាអីឥឡូវនេះឯងគិតទៅធ្វើម៉េចមើលកូនឯងជាដូចដើមវិញហើយហើយឯងត្រូវតែថែទាំសុខភាពឯងផង មើលឯងឥឡូវនេះស្លក់ក៏ស្លក់បាក់ក៏បាក់កុំគិតច្រើនអីជាពិសេសលុយគ្នាបើឯងមានក៏មានទៅបើអត់មានក៏គ្នាអត់ទៀតដែរគ្នាអរគុណឯងណាលក្ខណាឯងជួយគ្នាម្ដងនេះគឺដូចជាជួយជីវិតរបស់កូនគ្នាអញ្ចឹងគ្នានឹងមិនមកភ្លេចកូនឯងទេឥឡូវគ្នាលាឯងទៅវិញសិនឯណា ព្រោះអីដល់មកអូនលេបថ្នាំហើយហើយណាមួយក៏មានការនៅផ្ទះដែរអឺឯងទៅណាហើយមើលថាអូនបានល្អលឺហ៎ហើយបើយ៉ាងម៉េចយ៉ាងម៉ាចាំតាក់តងនេះទៀតតោះគ្នាជូនទៅតោះ តៃមកចាយលុយដែលឯងខ្ចីគ្នាហ៎ពេលនេះឯងអាចប្រវល់ឲ្យគ្នាខ្លះបានទេពួកគ្នាធ្វើការប្រើការដែរហ្នឹងណាមួយ គ្នាចិត្តដល់ថ្ងៃការដែរហើយហើយ ខាងភ្នួងនឹងហងអីសិតតែតម្រូវឲ្យកក់លុយទាំងអស់តែ គ្នាអត់មានលុយកក់នេះអញ្ចឹងឯងអាចជួយសម្រួលឲ្យគ្នាបានទេ មិនទាន់បានយកទៅសងវិញទេព្រោះប្រហែលថ្ងៃនេះគ្នារវល់ការងារខេតពេកហើយកងធនាគារគ្នាក៏អស់លុយទៀតអញ្ចឹង3 4ថ្ងៃទៀតគ្នាត្រឡប់ទៅពេញវិញហើយចាំគ្នាយកលុយទៅសងឯង10ផ្ទះក៏បានដែរណាហើយឯងកំភៃអីលើ3 4ថ្ងៃនេះគ្នាគិតការផ្សេងឯងក៏បានដែរអញ្ចឹងប៉ុណ្្នឹងសិនណាណា គ្នារវល់ការងារសិនណា thank you សាទរទាំងអស់គ្នាវឌ្ឍនៈ Premium Beer បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើពីភេសជ្ជៈបើកម្លាំងសាន់មុនសាន់មុនសាន់មុនសូជុនសាន់មុន Cocktail Style សូជុនស្រាបៀរគ្រុតពេលវេលាល្អពេលវេលាជាមួយគ្រុត មិនអាចទៅរួចបើបតីប្រាប់ថាបតីទៅខេត្តដល់3 4ថ្ងៃនោះហ្នឹងតែស្លាកលេខមិញដូចស្លាកលេខឡានបតីមែនតើឬមួយក៏វតីអៀនខ្មាស់នឹងសម្ដីរបស់ខ្ញុំហើយឡើងមកពេញវិញមកតន់តន់អញ្ចឹងណោះ មកសាក់ទៅទៅបតីសិនមកឡូអាឡូបតីនេះឯងនៅណាឯងនៅម្ពិញឬក៏នៅខេត្តហ្នឹងខ្ញុំប្រាប់ឯងហើយតា ថាខ្ញុំរវល់នៅខេត្តខ្ញុំតបានទៅពេញវិញទេឯងនៅតែមកសួរខ្ញុំដដែលដដែលចាំពេលខ្ញុំត្រឡប់ទៅពេញពេញពេលណាខ្ញុំទៅរកឯងពេលហ្នឹងអឺតែតែមិញនេះគ្នាគ្នាឃើញតែស្គាល់ស្អីទេឥឡូវប៉ុណ្្នឹងសិនបានហើយខ្ញុំរវល់ខ្ញុំមានការបញ្ញាប់ចាំពេលខ្ញុំរួចរាល់ការងារខ្ញុំនឹងនិយាយជាមួយឯងរឿងលុយនឹងទៀតណែហើយខ្ញុំប្រាប់ឯងឯងមិនចាំបាច់ភ័យទេរឿងលុយប៉ុណ្ណឹងខ្ញុំមិនរត់ចោលទេគឺខ្ញុំមិនរត់ចោលស្រុកទេធុញនោះធុញ អឺអាឡូអាឡូវតៃវតៃឈប់សិនអាឡូហើយនិយាយតនឹងអីបាត់បាត់មកចាំម៉ែអ្នកលុយគេផងហើយវតៃវតៃ សុំតឹងបើមួយយកតកកតិចពូណាយកតែមួយចាចាពូចាំតិចពូຕົកនឹងសិនពូបតៃបតៃហើយនេះគេឯងប្រាប់គ្នាថាឯងទៅខេតអី អើគឺគឺយើងត្រូវខែតពិតមែនក៏ប៉ុន្តែដោយសារតែយើងនេះមានការងារចាំបាច់នៅភ្នំពេញបានជាយើងត្រឡប់មកវិញប៉ុន្តែយើងទៅខែតទៅត្រឹមតែខែកដាហ្នឹងណាយើងទៅមកដល់មុនហ្នឹងពី1ម៉ោងនេះឯងហើយចង់រឿងលុយគ្នាអូឯងគិតមិនអូណែណែណែណែឯងកុំតន់អាចនិយាយរឿងលុយអីខិបខិបទុកសិនទៅយើងប្រញាប់រឿងការងារណាចាំពេលយើងរួចរាល់ការងារយើងនឹងនិយាយជាមួយឯងរឿងលុយនឹងម្ដងទៀត យើងយើងលាទៅសិនហើយយើងប្រញាប់ខ្លាំងយើងគ្មានពេលនិយាយជាមួយអញច្រើនទេយើងប្រញាប់ណាស់ទៅសិនណាណាបតៃលក្ខណារឿងលុយយើងចាក់ចាំល្ងាចចាំយើងនិយាយគ្នាជាមួយឯងឯងចាំទៅជួបយើងនៅហាងអាហារឋានណា ចាំយើងទៅរកលោកខេសិនឲ្យឯងឯងទៅកុំព្យូទ័រសាស្ត្រម៉ោង7លឺអត់ លក្ខណាហើយមកដល់ហើយអង្គុយចុះតនីសិនមកអង្គុយចុះមកអូនជួយទៅយកម្ហូបរបស់បងកំងផងបាទបងណាលក្ខណាយើងហៅឯងមុននេះគឺយើងចង់និយាយប្រាប់ឯងថាយើងអត់តមានលុយសងឯងទេ ឯងកុំធ្វើមុខចឹងបានអត់ឯងក៏ដឹងដែរថាការរស់ស៊ីរបស់យើងមួយរយៈនេះ វាហាក់បីដូចជាមិនសូវកាក់កបសោះតាំងពីវិបត្តិកូវីដមកដល់មួយខែមួយខែចំណេញតិចណាយើងបើកតែឲ្យបុគ្គលិកស្ទើរមិនគ្រប់ផងអញ្ចឹងហើយលុយដែលយើងចំពាក់ឯងឯងជួយពជាឲ្យយើង2ខែទេសិនទៅណា គ្នាសន្យាថា គ្នានឹងគិតការប្រាក់ឲ្យឯងដោយតម្លៃហាងឆេង គេរតីអញ្ចឹងណា វតីបើឯងហៅគ្នាមកគ្រាន់តែនិយាយរឿងប៉ុណ្ណឹងហើយព្រឹកមិញហើយមិនប្រាប់គ្នាឲ្យហើយគឺអញ្ចេះទេណា មិត្តភ័ក្តិយើងហៅឯងមកនេះគឺឯងក៏ដឹងដែររឿងលុយរឿងកាសគេដំណំណាគេមិនត្រូវឲ្យយើងនិយាយនៅទីសាធារណៈនោះទេហើយយើងក៏ធ្លាប់ឮសូរចាស់ចាស់និយាយថា ធ្វើការងារអីក៏ដោយឲ្យតែធំដុំហើយសំខាន់គឺគេត្រូវឲ្យយើងនេះហូបឲ្យឆ្អែតហើយ សម្រាប់ឲ្យបាត់ហត់ជាមុនសិនចាំយើងនិយាយគ្នាដូច្នេះហើយយើងគិតថា មានតែកន្លែងហ្នឹងទេដែលស័ក្តិសមបំផុតបានជាយើង ណាត់មិត្តភ័ក្តិឯងមកទៅដាក់មកអូន ដែរហើយញ៉ាំទៅអឺអាយសម្រេចចិត្តហើយហ៎អាឡូអាឡូចាបងអចាខ្ញុំទៅដល់លើហើយបង ចាចាអរគុណបងលក្ខណៈឯងសម្រាប់ចិត្តច្បាស់ណោះថាពជាពេលយើង2ខែ បើឯងសម្រេចចិត្តហើយយើងសូមឯងទៅវិញមុនហើយព្រោះយើងមានធរៈចាំបាច់ត្រូវទៅនិយាយជាមួយអ្នករ៉ូស៊ីជាមួយនឹងប្តីរបស់យើងអឺហើយមហូបទាំងអស់នេះឯងកុំភ្លេចញ៉ាំអស់ទៅដើម្បីឲ្យមានកម្លាំងអោះហើយឯងកុំភ្លេចជួយចែងថ្លៃមហូបមួយពេលនេះជាមួយយើង ផងចាំយើងគិតលុយឲ្យឯងជាមួយលុយដែលយើងជពេលឯងណាជាងទៅសិនណាណាបតៃបតៃបតៃចប់សិន នេះលក្ខណៈគ្នាអរគុណឯងខ្លាំងណាស់ណាដែលយកព្រមឲ្យគ្នា សងរំលោះរហូតដល់ចុងខែនេះ បើឯងមិនយកយល់បែបនេះទេ គ្នាគ្មានលទ្ធភាព សងឯងឲ្យគ្រប់ចំនួនទេ ហើយឥឡូវនេះគ្រួសារគ្នាក៏បានធូរជាងមុនដែរបើសិនជាឯងមានការអីចង់ពឹងពាក់គ្នាឯងអាចប្រាប់គ្នាណាមិនក្រែងចិត្តទេអរគុណណាស់ណាណែតបើគ្នាមានការពឹងពាក់ឯងចាំគ្នាតាក់តងទៅណា លក្ខណា មើលទៅឯងដូចជាសពសពនម៉ែឯងមានរឿងអីមែនគ្នាអត់មានរឿងអីទេឯងមានរឿងជាមួយគូដឹងឯងមែនអត់ទេ ពួកយើង ស្រឡាញ់គ្នាសឹងតែអីហ្នឹងលក្ខណា គ្នា គឺជាមិត្តភក្តិរបស់ឯងឯងមានរឿងអីឯងប្រាប់គ្នាមកចាំគ្នាជួយឯងណាគ្នានិយាយមែនណាទោះបីជាបងវិចិត្រ គាត់នៅស្រុកក្រៅមែនតែភាពកក់ក្ដៅគឺគាត់តែងតែផ្ដល់ឲ្យគ្នាជានិច្ចពួកយើងអាចឆ្លោះគ្នា ចង់ចិញ្ចៀនភ្ជាប់ពាក្យរបស់ឯងទៅណាហើយដូចជាអត់ឃើញអញពាក់គឺគឺគ្នាលក្ខណៈអញប្រាប់គ្នាតាមត្រង់មកណា មានរឿងអីអញប្រាប់គ្នាមកគ្នានឹងជួយអញណាគ្នាប្រាប់អញតាមត្រង់ក៏បានដែរគ្នាបានឲ្យលុយទៅបតី មិត្តភ័ក្ដិចាប់មកគ្នាខ្ចីឡើង5000ដុល្លារហើយឥឡូវគ្នាតាក់តងទៅគាត់ គឺគាត់អត់រវល់មួយ គ្នាហ្មងទាំងតែគ្នាឥឡូវនេះជិតដល់ថ្ងៃចូលហងហើយហ្នឹងគ្នាត្រូវការកក់ទិនថ្លៃភ្នួងទិនថ្លៃហងគឺត្រូវកក់មុននឹងអស់តែគ្នាអត់មានលុយទេហើយ គ្នាឲ្យលុយខ្ចីហ្នឹងគឺគ្នា យន្តជៀនហើយនឹងសាយកបមកគ្នាឲ្យវតីដោះតលតែឥឡូវចិត្តដល់ថ្ងៃការទៀតរបស់ក៏អត់មានលុយក៏អត់មាន ហើយអ្វីដែលសំខាន់រឿងនេះគ្នាបានប្រាប់នឹងចិត្តទៀតគ្នាពិបាកចិត្តស្ទើរតែឈួតហើយនេះចុះឯងបានតែទៅទាគេម្ដងអីនិយាយរឿងខលការពីមុនគ្រាន់បាន លឹកខ្លះ ឆាតក៏តបដែរតែឥឡូវនេះ គឺសូនឆឹងឃើញលេចគ្នាល្មមល្មមចុចបិទអត់រវល់មួយហ្មងចឹងគ្នាដឹងធ្វើម៉េចទេគេពីអង្គុយពិបាកចិត្តនឹងឯងអឺចេះទៅលក្ខណៈឯងស្គាល់តែបតីដែរបើអញ្ចឹងឯងទៅទាលុយគេដល់ផ្ទះតែម្ដងទៅហើយប្រាប់ថាឯងត្រូវការលុយនឹងបញ្ញាចាំមើលមើលតើគេដោះស្រាយមិនទៀត ហើយបើគេនៅតែមិនអោយទៀតណាឯងនិយាយជាមួយប្តីគេវិញទៅគ្នាជឿថាមនុស្សប្រុសឯងនឹងយល់ហើយផលជាមនុស្សស្រីក៏បានដែរអញ្ចឹងគ្នាសាក់ធ្វើតាមអីប្រាប់សិនមើល រីករាយអបអរសាទរទាំងអស់គ្នាវឌ្ឍនៈ Premium Beer បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើពីភេសជ្ជៈបើកម្លាំងសាន់មុនសាន់មុនសាន់មុនសូជុនសាន់មុន Cocktail Style សូជុនស្រាបៀរគ្រុតពេលវេលាល្អពេលវេលាជាមួយគ្រុត អ្នកណាគេអញ្ជើញចូលមកទ្វារផ្ទះខ្ញុំមិនបានដាក់កលឹះទេឯងមានការអីបាន ជាមកដល់ផ្ទះយើងទាំងព្រឹកបែបនេះខ្ញុំគិតថាសំណួរនេះឯងប្រកាសជាដឹងច្បាស់ជាងខ្ញុំហី យើងដឹងហើយគឺឯងមកទាលុយយើងមែនអត់បើបែបនេះមែនសូមអញ្ជើញឯងត្រឡប់ទៅវិញទៅយើងមិនទាន់មានលុយសងឯងនោះទេខ្ញុំគ្រាន់តែចង់ដឹងថាថ្ងៃណាខែណាឆ្នាំណាដែលឯងមានលុយសងខ្ញុំ ទិញរបស់ brand brand ខ្ញុំមានលុយទិញរបស់របរហើយខ្ញុំអត់មានលុយសងឯងវាជារឿងផ្សេងគ្នា យើងមិនអាចនិយាយបោកលោកជាមួយគ្នាបានទេខ្ញុំគ្មានលុយសងឯងមិនប្រកាសថាខ្ញុំនេះគ្មានលុយទិញរបស់ល្អរបស់ brand ចូលក្នុងផ្ទះយើងឯងឯងត្រូវដឹងរឿងហ្នឹងមួយបតៃនេះឯងកំពុងតែជពាក់លុយខ្ញុំណាឯងនឹងនិយាយពាក្យហ្នឹងបានទៀតហ៎មិនបាននិយាយមិនបានខ្ញុំនិយាយចេញមកវាខុសច្បាប់មែនខ្ញុំប្រាប់ឲ្យដឹងទៅ តាមប៉ិតលុយហ្នឹងខ្ញុំអត់ចង់សងឯងក៏បានដែរពីព្រោះឯងគ្មានក្តារស្នាមឯងគ្មានហេតុផលអីមកបញ្ជាក់ថាខ្ញុំនេះគឺជាអ្នកចម្ពាក់លុយឯងទេហើយក៏គ្មានបង្គោលណាដឹងដែរហើយបើសិនជាឯងចង់ខ្លាំងជាមួយខ្ញុំអញ្ជើញអញ្ជើញដាក់ពាក្យបណ្ដឹងខ្ញុំទៅយើងនឹងទៅកម្ដៅឯងដល់តុលាការហើយយើងក៏ចង់ដឹងដែរថាអ្នកណាចាញ់ហើយអ្នកណាគឺជាអ្នកឈ្នះនេះឯងនិយាយពាក្យនឹងចេញមកមែនណាត្រូវហើយ យើងនិយាយពាក្យហ្នឹងចេញមកមែនហើយយើងក៏និយាយមកស្ងួតដែរលុយហ្នឹងយើងអត់ចង់សងឯងចាំមើលឯងធ្វើស្អីយើងបានឯងចាំមើលមើលថាយើងអាចធ្វើអីឯងបានខ្លះយើងដេកចាំមើលតាដេកចាំមើលរាប់ខែហើយមិនឃើញឯងធ្វើស្អីយើងទេហើយបើឯងអស់ការអីហើយឆាប់ចេញទៅចេញពីផ្ទះយើងទៅយើងនេះវាគ្មានពេលតំណេចាំទទួលភ្ញៀវធន់ដូចជាឯងហ្នឹងទេខ្ញុំអត់ទៅណាទេ បើឯងអត់សងលុយខ្ញុំខ្ញុំមិនទៅណាដាច់ខាតមានរឿងអីណូនបងអាយអូនសុំទៅណាគឺគឺនាងមិត្តកពើអូនម្នាក់នេះគេមករករឿងអូនឡើងដល់ផ្ទះហើយមកចោតប្រកាន់ថាអូននេះជំពាក់លុយគេ ហើយអុកឡុកទៀមទាពីអូន5000ដុល្លារទាំងដល់អូនហ្នឹងមិនបានដឹងរឿងអីផងហ្នឹងបងឯងមើលមានរឿងបែបនេះផងហ៎ ម៉ែកុំជឿសម្ដីប្រពន្ធមកឯងពេកប្រពន្ធមកឯងនេះអ្នកជាពាក់លុយខ្ញុំហ៎ឬមួយក៏ប្រពន្ធមកឯងជាពាក់លុយខ្ញុំបងឯងអត់ដឹងរឿងអីហ៎បើប្រពន្ធខ្ញុំជាពាក់លុយនាងមែនឯណាឯកសារផតតាខ្ញុំសុំមើលបន្តិចមើលខ្ញុំខ្ញុំអត់មានទេបើគ្មានទេអញ្ជើញទៅវិញទៅសំណាងតែខ្ញុំមិនហាប់លីមចាំនាងតែខ្ញុំមិនមែនជាសាធារណៈទេមិនមែនចង់ចេញចេញចង់ចូលចូលតាមបានតាមចិត្តនោះទេមែនហើយ មានស្ដាប់ឮសម្ដីប្តីខ្ញុំនិយាយអត់ហើយកុំចូលចិត្តមកនាំភ្លើងចូលក្នុងផ្ទះរបស់ខ្ញុំទីនោះគឺជាទ្វារផ្ទះរបស់ខ្ញុំឆាប់អញ្ជើញចេញទៅវិញដល់ខ្លួនឯងទៅចេញទៅប្រតីទោះបីជាខ្ញុំនឹងឯងគ្មានកដាស្នាមក៏ប៉ិតមែនប៉ុន្តែឯងកុំភ្លេចថាសារសំឡេងនឹងឆាតដែលឯងផ្ញើខ្ចីលើខ្ញុំហ៎មានទាំងអស់ហើយខ្ញុំនឹងយកទាំងអស់នេះទៅផុសជាសាធារណៈឯងចាំមើលមើលថាមានរឿងអីកើតឡើង ឯងទៅផុសទៅទៅផុសទៅហើយកុំភ្លេចដាក់ជាផលិតហើយជាពិសេសនោះកុំភ្លេចថេកឈ្មោះយើងផងដើម្បីឲ្យយើងនេះបានសែចែកជូនបងប្អូនយើងគេដឹងលើផងមកគេកាយហើយអញ្ជើញទៅវិញទៅពួកខ្ញុំមានធរៈប្រយ័ត្នទៅក្រៅល្អណាស់ឆ្នាំណាក្របនឹងម៉ានឯងចាំមើលមើលពេលដែលយើងត្រឡប់ទៅវិញណាពីរអ្នកឯងដឹងគ្នាមួយយើងហី ហ៊ានលេងខ្លាំងជាមួយយើងផងលក្ខណាមិនអីយើងកំដរឯងបានតែកុំសង្កឹមថាបានលុយវិញឯសោះណាដល់ដំណាក់កាលនេះហើយតែមួយរាខ្មែរក៏យើងមិនសងឯងដែរជំរាបសួរបងប្អូននាងខ្ញុំកាយវតីជាម្ចាស់ហាង Red Coffee ចាថ្ងៃនេះនាងខ្ញុំមានរឿងមួយចង់បកស្រាយជូនបងប្អូនទាំងអស់គ្នាឲ្យ បានដឹងចា កាលពីយប់មិញបងប្អូនប្រកាសជាបានដឹងបានឃើញហើយក៏បានជ្រាបមកហើយនៅលើបណ្ដាញសង្គម Facebook តែយប់មិញដោយសារតែនាងខ្ញុំលវជាមួយនឹងការងារខ្លាំងពេកទើបនាងខ្ញុំមិនបានចាប់អារម្មណ៍ជាមួយនឹងរឿងនឹងទើបតែព្រឹកឡើងបាននាងខ្ញុំបានដឹងបានលើ បានឃើញចា៎ និយាយទៅបងប្អូន នាងខ្ញុំចង់តែអត់សំណាយទៅវិញទេ នាងខ្ញុំជាម្ចាស់ហាងមួយទាំងមូលបែរជាទៅជពាក់លុយគេទៅវិញបែបនេះបងប្អូនប្រកាសជាឆ្ងល់ហើយថាហេតុអីបានជានាងខ្ញុំមកឡាយបកស្រាយរឿងបែបនេះតាមពិតទៅអារម្មណ៍របស់នាងខ្ញុំណានាងខ្ញុំអត់ចង់ឡាយជាសាធារណៈឲ្យបងប្អូន បានដឹងទេនាងខ្ញុំគិតហើយគិតទៀតតែដោយសារតែគាត់ចូលចិត្តមកអុកឡុកមកអុកឡុកជីវិតរបស់ខ្ញុំមែនតែនសូម្បីតែនាងខ្ញុំធ្វើការងាររកស៊ីអីក៏មិនបានដែរ គាត់រំខានរំខានខ្លាំងមែនតើទើបនាងខ្ញុំសម្រេចចិត្តថានាងខ្ញុំនឹងឡាយបកស្រាយជូនបងប្អូនទាំងអស់គ្នាឲ្យបានដឹងហើយនាងខ្ញុំនឹងបកមុខរបស់គាត់ឲ្យបងប្អូន បានដឹងចាបងប្អូនតាមពិតទៅអឺនាងខ្ញុំជាមួយនឹងគាត់កាលពីដើមឡើយ គឺជាមិត្តភក្តិជាមួយនឹងគ្នាតែដល់ពេលមានគ្រួសាររៀងរៀងខ្លួនទៅ នាងខ្ញុំមានមុខរបររស់ស៊ីចេះតែធូធាទៅធូធាទៅ ពេលដែលធូធាទៅនាងខ្ញុំសោះនេះសោះនោះច្រើន គាត់ក៏មកខ្ចីលុយនាងខ្ញុំចំនួន5000ដុល្លារបងប្អូនមិនតិចទេហើយនាងខ្ញុំបដិសេធថានាងខ្ញុំអត់មានលុយទេពេលដែលនាងខ្ញុំបដិសេធថាអត់មានលុយបងប្អូនដឹងថាគាត់មិនអត់គាត់ខឹងនាងខ្ញុំខ្លាំងណាស់បងប្អូនខឹងខ្លាំងមែនតែនរហូតដល់គាត់នេះហើយកែហើយកិត្តិយសនាងខ្ញុំថានាងខ្ញុំនេះគឺជាអ្នកចម្ពាក់លុយគាត់ទៅវិញទាំងដែលការប៉ັດនេះគាត់មកខ្ចីលុយនាងខ្ញុំហើយនាងខ្ញុំនេះប្រាថ្នាមិនមានលុយឲ្យចឹងបងប្អូនគិតមើលថារឿងទាំងអស់ហ្នឹងហោះចិត្តខ្លាំងឬក៏អត់ តាមពិតទៅរឿងទាំងអស់ហ្នឹងនាងខ្ញុំគិតហើយគិតទៀតទៅជារឿងអត់សំណើចទៅវិញការដែលគាត់ធ្វើគ្រប់យ៉ាង គឺការចំណែនហើយនឹងចង់ឲ្យហាងកាហ្វេរបស់នាងខ្ញុំនេះបាត់បង់អតិថិជនតែប៉ុណ្ណោះប៉ុន្តែបងប្អូនទាំងអស់គ្នាមិនចាំបាច់ភ័យបារម្ភនោះទេព្រោះថាអតិថិជនឥឡូវគេដឹងខ្លាំងថាអ្នក ណា គឺជាមនុស្សល្អអ្នកណាគឺជាមនុស្សអាក្រក់គាត់មិនមែនចេះតែតិចសជឿអ្នកភូតកុហកបោកប្រាស់ហើយមកកែខ្លួនឯងថាជាមនុស្សល្អនោះទេ រឿងនេះនាងខ្ញុំបានតាក់ទងទៅមេធាវីដើម្បីឲ្យគាត់ដាក់ពាក្យបណ្ដឹងរួចរាល់ហើយប៉ុន្តែ សម្រាប់អីដែលត្រូវបកស្រាយជាបន្តបន្ទាប់ទៀតចាំយើងទៅបកស្រាយនៅតុលាការទាំងអស់គ្នាហើយនាងខ្ញុំសូមរំខានបងប្អូនឲ្យបងប្អូន ជួយ share ឲ្យនាងខ្ញុំម្នាក់មួយផងឲ្យម្នាក់ដែលឈ្មោះលក្ខណៈហ្នឹងគាត់បានឃើញហើយនាងខ្ញុំក៏សូមផ្ដាំទៅគាត់ផងដែរថាអ្នកឯងជន់ឈ្លីនាងខ្ញុំ អ្នកឯងធ្វើឲ្យកិត្តិយសនាងខ្ញុំធ្លាក់ដល់ចំណុចនេះអ្នកឯងចាំទទួលទៅអីដែលអ្នកឯងបានធ្វើជាមួយនាងខ្ញុំ គឺអ្នកឯងនឹងទទួលយកទាំងអស់ហើយអ្នកឯងកុំគិតថាខ្ញុំធ្វើបែបនេះខ្ញុំចង់បានលុយពីអ្នកឯងអសោះណាខ្ញុំមិនចង់បានលុយពីអ្នកឯងទេគ្រាន់តែខ្ញុំចង់ឲ្យអ្នកឯងនេះបានទទួលយកនៅអីដែលអ្នកឯងបានធ្វើចំពោះខ្ញុំតែប៉ុណ្្នឹងឯងរឹងមាំឡើងណាស់លក្ខណាឯងមិនមែនជាមនុស្សទុនជ្រេបែបនេះទេ ឯងត្រូវតែរឹងមាំឡើងដោយការពីមុនអញ្ចឹងណាឯងអត់មានធ្វើអីខុសទេហើយឯងក៏មិនចាញ់គេដែរឯងកុំបារម្ភអីណាកើតតែគ្នាយំនេះមិនយំខ្លាញ់គេប្តឹងទេប៉ុន្តែគ្នាយំព្រោះតែគ្នាបាត់បង់ទំនុកចិត្តគ្នាអត់ដែរគិតថាបតីធ្វើចឹកណាក់គ្នា គ្នាជិះចាប់អត់ឯងមិនភ័យទេចឹងណាគ្នាឯងដឹងអត់គ្នាទុកចិត្តបតីជិះទុកចិត្តឯងទៀតតែចង់ក្រោយបតីធ្វើចឹងណាគ្នាគ្នាស្ដាយគ្នាស្ដាយទំនុកចិត្តតែបាត់បង់ទេបានហើយបានហើយចាត់ទុកថានេះគឺជាមេរៀនសម្រាប់ឯងទៅចុះពេលនេះ ឯងត្រូវតែរឹងមាំដើម្បីរកយុត្តិធម៌ឲ្យខ្លួនឯងខ្ញុំជឿថាឯងប្រកាសជាឈ្នះរឿងក្តីមួយនេះអញ្ចឹងឯងកុំបារម្ភអីណាខ្ញុំក៏គិតហើយយល់ស្របដោយឯងដែរឯងណាត្រូវជឿជាក់លើខ្លួនឯងអំពើអាក្រក់មិនអាចជាអំពើល្អបានទេ គេអាចកុហកអ្នកតន្ត្រីបាន តែគេមិនអាចកុហកការពិតបានទេបើគេកុហកកាន់តែច្រើន ទេវតាប្រកាសជាបរាមុខគេជាមិនខានទេមនុស្សដែលខ្ជិលលុយគេមិនសងហើយមកប្តឹងម្ចាស់បំណុលវិញបែបនេះទោះបីជាថ្ងៃនេះ គេអាចរួចខ្លួនប៉ុន្តែថ្ងៃអនាគតទៅ គេក៏មិនអាចរស់ស៊ីរីកចម្រើនដែរគេជួបតែរឿងបរាមុខទេវតាប្រកាសជាផ្ដន់ទាគេហើយអញជឿចុះណា ឯងចាំតែមើលទៅគ្នាអរគុណមែនណាស់ណាតែពេលខ្លះគ្នាធ្វើចិត្តអត់បានគ្នាទទួលយកអត់បានទេតែឥឡូវគ្នានឹងតាំងចិត្តអរគុណឯងដែលមកលើកទឹកចិត្តគ្នាតែថាឯងតកូនចោលនៅផ្ទះទៅអត់ឯងទៅមើលកូនឯងវិញណាព្រោះថាបើខកមកអត់ឃើញម្ដាយគ្នាឯងនឹងយំ សម្រាប់គ្នាអត់អីទេអញអញត្រឡប់ទៅវិញណាអញ្ចឹងគ្នាទៅសិនហើយណាបើសិនជាអញមានការអីអញខំមករកគ្នាមកគ្នានៅចាំជួយអញជានិច្ចណាគ្នាអត់អីគ្នាតាគ្នាអត់បានជូនកណាណាមកតៃហើយមកតៃ ហេតុអីក៏ឯងធ្វើចឹងលើគ្នាទៅហួយដើម្បីភាពរីករាយអបអរសាទរទាំងអស់គ្នាវឌ្ឍនៈ Premium Beer បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើពីភេសជ្ជៈបើកម្លាំងសាន់មុនសាន់មុនសាន់មុនសូជុនសាន់មុន Cocktail Style សូជុនស្រាបៀរគ្រុតពេលវេលាល្អពេលវេលាជាមួយគ្រុតបងឯងឆាប់ប្រាប់ខ្ញុំភ្លាមមកលុយដែលនៅក្នុងកង់នេះ ជាង60000ដុល្លារបងឯងយកទៅណាខ្ញុំឆែកជាមួយករណីឲ្យអស់ហើយគេប្រាប់ខ្ញុំថាបងឯងនេះឲ្យគេវេចូលក្នុងកងតខ្លួនរបស់បងឯងតែខ្ញុំទៅឆែកកងតខ្លួនរបស់បងឯងគឺមិនឃើញលុយហ្នឹងទេខ្ញុំសួរបងឯងថាលុយហ្នឹងទៅណាឬមួយក៏លុយហ្នឹងវាមានជើងចេះដើរចេញខ្លួនឯងបងប្រាប់ហើយតៃថាលុយហ្នឹងមករស់ស៊ីខាតអត់ចេះសារគ្នាទេអីអ្ហារស់ស៊ីស្អីរស់ស៊ីជាមួយអ្នកណាមិនបានខ្ញុំប្រពន្ធហ្នឹងមិនដឹងសោះអញ្ចឹងបងឯងចាប់ឆ្លើយប្រាប់ខ្ញុំមកហ៎ចាបងប្រាប់មិនទៀតហ៎ លុយនឹងបងយកទៅទិញដីត្រូវចាញ់បោកគេអស់ហើយកុំឯងកុហកខ្ញុំចុះយ៉ាងគឺកុហកទាំងអស់តាមពិតណាកុំឯងយកលុយទាំងអស់ហ្នឹងយកទៅលេងល្បែងហើយតែចិញ្ចឹមស្រីនៅខាងក្រៅខ្ញុំមិនមែនជាមនុស្សស្រីដែលល្ងងមិនចេះគិតអីខួរក្បាលបកងទេខ្ញុំសើបទាំងអស់ហើយថាបងឯងយកលុយនឹងទៅធ្វើស្អីហើយការដែលខ្ញុំសួរបងឯងនេះខ្ញុំគ្រាន់តែចង់ដឹងថាប្តីរបស់ខ្ញុំនេះឆ្លើយត្រង់ជាមួយនឹងប្រពន្ធខ្លួនឯងអត់ តែធៀបពិតបងឯងមិនចោលអាចសណ្ដាតថោកទាបអាចសណ្ដាតភូតកុហកនឹងសោះអឺបើដឹងហើយសួរតែអីទៀតអាអូនឯងក៏មិនល្អជាងមកប្រហែលដែរឆ្នាំមុនតែខ្ចីលុយគេព្រៀនប្រាប់បងអាម៉ាត់ហើយមកទម្លាក់កុហកថាគេមួងកាច់ទៀតសំណាងហើយតែថ្ងៃហ្នឹងគេឃើញផោះតាំងបើគេមានផោះតាំងស្មានខ្លួនឯងរួចខ្លួនទៅពេលហ្នឹងអើត្រូវហើយខ្ញុំទម្លាក់កំហុសលើគេខ្ញុំមួងបង្កាច់គេតែសួរថាខ្ញុំធ្វើគ្រប់យ៉ាងហ្នឹងដើម្បីអី គឺដើម្បីគ្រួសារដើម្បីការរកស៊ីតែសួរថាបងឯងធ្វើគ្រប់យ៉ាងដើម្បីអីហ៎បំផ្លាញគ្រួសារបំផ្លាញមុខរបររកស៊ីដើម្បីអីគឺដើម្បីស្រែកហើយដើម្បីលបាយតែមួយមុខគាត់ណែកុំមកដៀលគ្នាវើយបើខ្លាំងលេគ្នាទៅខ្ញុំមិនខ្លាចទេពីព្រោះខ្ញុំមិនបាច់ស្រីអត់ប្រៃមិនបានអើលេងទៅលេងក្នុងកងសោះបានជួយយីណាយោហើយហាងកាហ្វេហ្នឹងយោទៅទ្រព្យសម្បត្តិមិនបាច់មកចែកគ្នានៅពេលហ្នឹងឯង គ្នានៅតុលាការតែបើសម្រេចច្បាស់ហើយថាចង់លេងខ្ញុំណាឆាប់ចេញទៅចុះចេញអាបាត់ពីមុខពីមុនទៅទៅហើយមិនចាំដេញទេយើងទៅខ្លួនឯងស្មានតែយើងអត់ទេមួយនឹងយើងអត់មួយកែជ្រោកមែនទេមិនខ្វះទេកន្លែងជ្រោកចង់ប្រាប់ថា មានអ្នកចាំទទួលយើងល្អជាងនាងឆ្ងាយណាស់អើទៅចេញទៅកុំឲ្យនៅជប់តាមជប់ពេលជាមួយគ្នាទៀត មិនបានជាហាងស្ងាត់ឈឹងអញ្ចឹងបាត់តាណាអស់ហើយអ្ហាគឺយ៉ាងម៉េចគឺយ៉ាងម៉េចអត់ទៅលោកស្រីយ៉ាងស្រីកែវតីជាភរិយារបស់លោកលងជីវ័នដែលជាម្ចាស់ហាងនេះមែនទេចាស់ត្រូវហើយគឺខ្ញុំទាំងពីរនាក់ហ្នឹងជាម្ចាស់ហាងនេះ លោកបលីទាំងពីរមាន ការអីមែនទេបាទគឺប្តីរបស់លោកស្រីត្រូវបានរកឃើញថាមានពាក់ព័ន្ធនឹងអំពើខុសច្បាប់ជាច្រើនដូចជាការលេងល្បែងស៊ីសងខុសច្បាប់ ការលាងលុយកខ្វក់ និងការកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់កម្មករយើងស៊ើបដឹងថាហាងនេះក៏មានជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់ទាំងនោះផងដែរអញ្ចឹងពួកខ្ញុំមកទីនេះគឺដើម្បី អនុវត្តតាមការបង្គាប់របស់តុលាការដើម្បីផ្អាកដំណើរការហាងរបស់លោកស្រី ជាបណ្ដោះអាសន្នសិនហើយរងចាំតុលាការកាត់ក្តីថាត្រូវរឹបអូសហាងនេះឬយ៉ាងណាអត់អត់ទេលោកប៉ូលីសมันអាចទេมันអាចមានរឿងនឹងកើតឡើងបានទេលោកប៉ូលីសនេះ នេះជាហាងរបស់នាងខ្ញុំនាងខ្ញុំខំប្រឹងសាងរាប់ឆ្នាំទ្រាំតែបានប៉ុណ្ណឹងហើយលោកពលីមករឹកបោកបែបនេះមិននឹងកើតទៅខ្ញុំទទួលស្គាល់ថាប្តីរបស់ខ្ញុំគាត់គឺជា មនុស្សខូចខលមនុស្សអាក្រក់ដោយដែលលោកពលីចាប់ប្រកាន់ពិតមែនក៏ប៉ុន្តែខ្ញុំហើយនឹងគាត់គ្មាន ស្អីពាក់ព័ន្ធទៀតទេព្រោះថាខ្ញុំទាំងពីរបានលែងគ្នាដាច់ស្រេចអស់ហើយលោកពលីតែហាងនេះចុះក្នុងបញ្ជីឈ្មោះប្តីលោកស្រីជាម្ចាស់កម្មសិទ្ធិចាលោកពលីជាឈ្មោះរបស់គាត់មែន តែជាការពិតជាក់ស្ដែងវាជារបស់ខ្ញុំទេលោកប៉ូលីសសុំទោសផងលោកស្រីពួកខ្ញុំធ្វើតាមទៅតាមផ្លូវច្បាប់ទេសូមលោកស្រីជួយសហការផងបន្តិចទៀតនេះពួកខ្ញុំនឹងនាំកម្លាំងមកធ្វើការអនុវត្តបិទហាងនេះហើយអត់ទេអត់ទេលោកប៉ូលីសมันអាចមានរឿងបែបនេះកើតឡើងទេទាំងអស់នេះគឺជាហាងរបស់នាងខ្ញុំនាងខ្ញុំខំប្រឹងសាងណាទ្រាំតែបានបានហាងប៉ុណ្ណឹងអត់ទេ ខ្ញុំមិនអាចឲ្យលោកប៉ូលីសមកបំផ្លាញហាងខ្ញុំបានទេអត់ទេអត់ទេខ្ញុំត្រូវតែការពារហាងខ្ញុំអត់ទេអត់ទេអត់ទេអត់ទេអ្នកស្រីបងបងឈប់សិនមើលបងបងឈប់សិន អូនអូនមានកាយគេនឹងបងអូនដូចជាទ្របស្គាល់ម្នាក់ស្រីនោះមកទេនោះណាគេអូនទៅណាបាត់ហើយនឹង នមានអារម្មណ៍ថាម្នាក់ស្រីមិញហ្នឹងអូនដូចជាប្រហែលប្រហែលមុខច្បាស់ណាបងបើអូននិយាយចឹងអូនសង្ស័យណាគេហននឹកអត់ឃើញតែ ដឹងតែប្រហែលប្រហែលម្នាក់ស្រីហឺសម្រាប់មិញហ្នឹងអូននឹកអត់ឃើញទេប៉ុន្តែមើលទៅសភាពគាត់គួរអាណិតណាអូនចង់យកផ្លែឈើទៅឲ្យគាត់បាយទេគាត់ទៅបាត់ទេណាចាំយើងត្រឡប់មកវិញទៅ បើសិនជាគាត់នៅហ្នឹងចាំយើងយកឲ្យគាត់តែឥឡូវផាណែតនឹងប្តីយើងកំពុងចាំផ្លូវយើងផងអញ្ចឹងក៏បាន ឡើងចាងពណ៌ឡើងឆ្លោះអូយខោនេះមើលទៅប្រហែលជាតម្លៃថ្លៃខ្លាំងហើយមួយមួយស្អាតណាស់ណែចោចោចោនេះចង់លួចអាកូនយើងផងហើយមកឈប់នេះចោឈប់ឈប់សិននេះចង់រត់តាទេនេះចោខ្ញុំគ្រាន់តែទៅរឹកកដងអេតចាយនៅមុខផ្ទះពូតាខ្ញុំអត់បានធ្វើចោលលួចបោះពូឲ្យពូ អឺមីនេះហ្នឹងខ្ញុំធ្វើពូពូឡាយខ្ញុំណាពូបន្តែតាបន្តែហើយនេះមាននឹងអីហ្នឹងនេះនឹងចប់បកាយទៀតហើយយើងឃើញច្បាស់នឹងភ្នែកហើយនាងនៅបកាយទៀតបើយើងឃើញមិនតាន់ទេនេះបើមកកៅអាវនេះដាក់ក្នុងក្រងអស់ទៅហើយមិនបាច់បកស្រាយទេចង់បកស្រាយ ប៉ូលីសអូពូពូខ្ញុំខ្ញុំអត់បានលួចពូមែនណាខ្ញុំអត់បានលួចពូកុំយកខ្ញុំទៅប៉ូលីសអីណាពូណាខ្ញុំសុំអបងឥឡូវសម្រាប់ថាមានរឿងអីហ្នឹងគឺនាងម្នាក់នេះមានដៃមានជើងមកលួចពីបានផ្ទះខ្ញុំពេលខ្ញុំតាមតនណានាងក៏ប្រកែកថាមិនបានលួចចោលវាមិនដែលទទួលខ្លួនឯងថាជាចោលនោះទេលក្ខណៈឯងជួយយើងផងណា គ្នាមិនបានទៅលួចអីវ៉ាន់អីគាត់ទេគ្រាន់តែទៅរើសសវកដងអេតចាយដាក់ក្នុងបេសោះគាត់ចោតប្រកាន់ថាគ្នាលួចអីវ៉ាន់គាត់ជួយយើងផងណាលក្ខណានេះឯងចង់ចោតប្រកាន់យើងវិញហ៎អធិស្ឋានមកមុននេះក៏លួចអីគេខ្លះបបងណាគាត់មិនតាមបានយកអីទេរូបបងតាមតនអូបើអញ្ចឹងមានន័យថាគាត់អត់ទាន់បានលួចអីវ៉ាន់មកបងណាគាត់គឺជាមិត្តភក្តិរបស់ខ្ញុំខ្ញុំស្គាល់គាត់ គាត់គឺជាមនុស្សល្អហើយបង បងលើកលែងគាត់ម្ដងណាបើសិនជាមានរឿងអីលើកក្រោយទៀតខ្ញុំជាអ្នកធានាខុសត្រូវណាបងហើយអូនឯងជាណាគេអត់ហ៊ានចេញមុខធានាខុសត្រូវបែបនេះនាងគឺជាមិត្តភក្តិរបស់ខ្ញុំចុះនាងចោលនេះជាណាគេ នាងជាមិត្តភក្តិរបស់លក្ខណាហើយនាងមិនមែនចោលទេបងជឿខ្ញុំបានបងជុលមុខកណាតឯងម្ដងចុះបងលើកលែងឲ្យបានម្ដងនេះនឹងឯងសំណាងហើយ តែកុំឲ្យខ្ញុំចាប់បានលើក្រោយជាអីសោះអរគុណណាស់បងអរគុណច្រើនបងបាទខ្ញុំទៅហើយនៅក្នុងលោកនេះ គុណតោនិងកម្មពីពិតជាមានពិតមែនបើអ្នកជាមនុស្សល្អចេះដឹងគុណចេះសងគុណនោះអ្នកនឹងជួបតែសេចក្តីសុខសាន្តចម្រុងចម្រើនផ្ទុយទៅវិញបើអ្នកជាមនុស្សរមាស់គុណ ចង់បានរបស់គេនឹងកេងប្រវាញ់កម្លាំងញើសឈាមអ្នកដតីអ្នកនឹងជួបតែក្តីវិនាសព្រាត់ប្រាសទុកវេទនានិងរោគស៊ីមិនកាក់កប់ឡើយដូច្នេះសូមជៀសវាងអំពើអាក្រក់ទាំងឡាយហើយសាងតែអំពើល្អឲ្យច្រើនច្រើនដើម្បីសេចក្តីសុខក្នុងពេលបច្ចុប្បន្ននិងអនាគត។